ឪពុករបស់នាងខ្ញុំគឺជាជាងប៉ះកង់ទេហើយម្ដាយរបស់នាងខ្ញុំគឺជាអ្នកលក់ត្រីនាងខ្ញុំនៅតូច នាងខ្ញុំមិនសូវបានជួបជុំឪពុកម្ដាយដូចគេទេគឺនៅតែជាមួយម្ដាយពេចបើតែគ្រួសាររបស់នាងខ្ញុំមិនមានទ្រព្យសម្បត្តិច្រើនដូចគេប៉ុន្តែឪពុកម្ដាយរបស់នាងខ្ញុំតែងតែពោពាក្យមួយថាទោះបីជាក្រលំបាកយ៉ាងណាគឺបញ្ជូនកូនទៅសាលារៀន មុននឹងនាងខ្ញុំបានមកដល់សាកលវិទ្យាល័យបញ្ញាសាស្ត្រនេះពេលនោះនាងខ្ញុំមានអារម្មណ៍ស្មុគស្មាញខ្លាំងដូចជាវ័យវាដល់ពេលមួយដែលត្រូវគិតច្រើនហើយនាងខ្ញុំស្មុគស្មាញច្រើនពេកក៏សម្រាប់ចិត្តថាចង់ទៅបួសពេលហ្នឹងក៏គេមានកម្មវិធីអប់រំផ្នែកពុទ្ធសាសនាពុទ្ធពងវងតកោរបស់នាងខ្ញុំគឺគោរពព្រះពុទ្ធសាសនាបានទៅបួសជាដូនជីរយៈពេល10ថ្ងៃប៉ុន្តែមិននឹកស្មានថាពេលដែលនាងខ្ញុំបួសហើយ មានការប្រឡងផ្នែកពធហើយពេលដែលនាងខ្ញុំប្រឡងនៅចំណោមសិស្ស600នាក់ហ្នឹងនាងខ្ញុំ ក៏ទទួលបានចំណាត់ថ្នាក់លេខ1ហើយនាងខ្ញុំទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រនាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមែនទែនទៅដល់លោកគ្រូរបស់នាងខ្ញុំដែលមានឈ្មោះថាវ៉ាត់បិបលដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានរៀនសូត្រនៅក្នុងព្រះពុទ្ធសាសនាហើយក៏បានទទួលអាហារូបករណ៍ហ្នឹងក៏ដោយសារការខិតខំប្រឹងប្រែងរបស់លោកគ្រូផងដែរយើងជាស្ត្រីមាន បញ្ហាច្រើនជាពិសេសគឺបញ្ហាពីមាត់អ្នកដតីនឹងតែម្ដង គេក៏និយាយថាគ្រួសារអ្នកសុំទានមកដល់ហើយអញ្ចឹងខ្ញុំក៏អន់ចិត្តដែរប៉ុន្តែយើងក៏លេចមើលទៅឪពុកម្ដាយយើងមើលទៅបងប្អូនយើងប្រហែលជាសភាពដូចជាអ្នកសុំទានមែននឹងឯងហើយក៏គិតក្នុងចិត្តថាអត់អីទេថ្ងៃនេះគេអាចនិយាយថាខ្ញុំគ្រួសារអ្នកសុំទានប៉ុន្តែថ្ងៃក្រោយខ្ញុំទៅផ្លាស់ប្ដូរគ្រួសាររបស់ខ្ញុំហើយអ្វីដែលខ្ញុំអាចផ្លាស់ប្ដូរមិនមែនដោយការតបតឬក៏ការរិះគន់ទៅអ្នកដតីវិញទេខ្ញុំតាំងចិត្តថាខ្ញុំត្រូវតែផ្លាស់ប្ដូរគ្រួសារខ្ញុំដោយការចាប់ដើមពីខ្ញុំ គឺការសិក្សារៀនសូត្រឲ្យបានខ្ពស់ការងារសហគមន៍ដែលនាងខ្ញុំធ្វើកន្លងមកវាមិនមែនទឹកតែចាប់ដើមពេលដែលនាងខ្ញុំធំទេដោយសារបេះដូងនឹងវាមានចិត្តចង់ជួយគេនឹងតាំងពីអាយុ13ឆ្នាំនៅក្នុងគម្រោងដែលនាងខ្ញុំបានធ្វើទាំងអស់គឺគម្រោងដែលមានលោកម្ចាស់គ្រូពេញវិបុលនៅជាទីប្រឹក្សានឹងគឺបានកសាងអនុវិទ្យាល័យមួយនៅខេត្តកំពង់ឆ្នាំងនឹងបច្ចុប្បន្ននេះដែលនាងខ្ញុំកំពុងធ្វើទៀតគឺនឹងធ្វើអគារសិក្សាមួយឲ្យ ក្មេងៗនៅជើងភ្នំអរ៉ាល់ដែលយើងប្រឹងប្រែងធ្វើការប៉ុន្តែគេអត់ឲ្យតម្លៃយើងគេបែរជានិយាយថាយើងធ្វើការងារដែលក្រោមរូបភាពផ្សេងដើម្បីផលប្រយោជន៍ខ្លួនឯងហើយជាមនុស្សស្រីបែបនេះធ្វើការជាមួយនឹងមនុស្សចាស់បែបនោះប្រហែលជាដើម្បីគោលបំណងអីផ្សេងពាក្យទាំងអស់នេះគឺប៉ះពាល់ដល់ផ្លូវចិត្តខ្ញុំមែនតើព្រោះ ខ្ញុំធ្វើការសហគមន៍អត់មានពីណាគេមកឲ្យប្រាក់ខែខ្ញុំទេខ្ញុំធ្វើការដោយសុខចិត្តការងារសហគមន៍នឹងវាបង្រៀនឲ្យយើងចេះអត់ធ្មត់ជាមួយនឹងការលំបាកមានចិត្តមេត្តាករុណាយើងបានស្គាល់មនុស្សថ្មីថ្មីយើងបានរៀនសូត្រអំពីសង្គមរបស់យើងតាតាបច្ចុប្បន្ននេះសង្គមយើងនឹងវាមាន ផលលំបាកអ្វីខ្លះគឺថាការងារសហគមន៍នេះគឺមនុស្សឲ្យតម្លៃខ្លាំងណាស់ដូចជានាងខ្ញុំបានទៅសិក្សានៅសហរដ្ឋអាមេរិកនេះពេលដែលនាងខ្ញុំចូលសម្ភាសនាងខ្ញុំ សบายរីករាយពេលដែលគេសួរសំណួរមកតាក់ទងទៅនឹងភាពជាអ្នកដឹកនាំនិងកិច្ចការស្ម័គ្រចិត្តនាងខ្ញុំមិនខ្វះចម្លើយនឹងផ្ដល់ឲ្យគណៈកម្មការរបស់នាងខ្ញុំទេពីព្រោះមិនមែនយើងបង្កើតចម្លើយដែលមិនពិតដល់គណៈកម្មការទេដោយសារយើងធ្លាប់ធ្វើនឹងឆ្លងកាត់កន្លងមកពេលនាងខ្ញុំទៅដល់សហរដ្ឋអាមេរិកមនុស្សម្នាច្រើនមែនតើដែលគេចង់ស្ដាប់អំពីកិច្ចការសហគមន៍ដែលនាងខ្ញុំបានធ្វើ ហើយនាងខ្ញុំទៅសិក្សាត្រឹមតែរយៈពេល10ខែទេហើយក្នុងរយៈពេល10ខែហ្នឹងមិនត្រឹមតែការសិក្សានៅក្នុងសាលាទេតាមមមាញឹកជាការងារសហគមន៍មួយទៀតដែលនាងខ្ញុំទៅធ្វើគឺនាងខ្ញុំបានចែករំលែកនៅអ្វីដែលនាងខ្ញុំបានធ្វើបានសិក្សារៀនសូត្រពីសង្គមខ្មែរយើងនេះទៅដល់សង្គមអាមេរិកនាងខ្ញុំបានធ្វើបទបង្ហាញទៅ16កន្លែងផ្សេងផ្សេងគ្នា ទាំងអង្គការក្រៅរដ្ឋាភិបាលទាំងសិស្សសាលាអ្នកជំនួញការងារសហគមន៍នេះវាមិនមែនត្រឹមតែជួយយើងឲ្យយើងបានរៀនសូត្រទេប៉ុន្តែវាបានជួយឲ្យ ជះអតិពលទៅដល់សង្គមទៅដល់មនុស្សជុំវិញខ្លួនយើងហើយវាបានជាបទពិសោធន៍សម្រាប់ឲ្យយើងបង្រៀនមនុស្សតតទៀត